ឡើយអារម្មណ៍អចិត្តលាក់មិនចិត្តឡើយសារភាពហើយថាអូនគ្មានអ្វីដូចគេចាំផ្ដាំស្នេហាអូន នកម្មស្នេហ៍បែកធ្លាក់មក ត់ព្រំលីងខិនអប្រៃគ្មានស្រនងឬជាតិមុនខ្ញុំធ្វើអ្វីខុសបានតែរត់ថ្ងៃរូពីបាក់ជាងស្លាប់ឈឺចាំរៀងរាល់ថ្ងៃ ខ្លាយជាមនុស្សដែលគ្មានដំឡៃ ស្នេហាអូននឹងបងសន្យាលុះថ្ងៃសនមិនប្រែឡើយតែមិនអាញ់ឡើយចំឡើយបែរជាប្រែតនកម្មស្នេហ៍បែរធ្លាក់មក ងក្រោយស្មុងមួយជីវិតព្រមលិងខិនអប្រៃគ្មានស្រណងឬជាតិមុនខ្ញុំធ្វើអ្វីខំបានតែរត់ថ្ងៃរូពីបាំងជាងស្លាប់ឈឺចាំរៀងរាល់ថ្ងៃខ្លាយជាមនុស្សដែលគ្មានអំឡៃ រំលីងខិនអើប្រៃគ្មានស្រណងឬជាតិមុនខ្ញុំធ្វើអ្វីខុសបានតែរត់ថ្ងៃរូពីបាំងជាងស្លាប់ឈឺចាំរៀងរាល់ថ្ងៃខ្លាយជាមនុស្សដែលគ្មានដំឡៃ